មនុស្សមិនគួរយក ធ្វើជាមិត្តទី1ចូលចិត្តប្រើទី2បង្ករឿងច្រើនទី3យកមេធ្វើសត្រូវ ទី4ដើរច្រើនគ្មានទិសដៅទី5មិនចេះណែនាំឲ្យយើងបានចម្រើន